អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងអឺក្នុងវីដេអូនេះខ្ញុំនឹងធ្វើការ review តាក់ទងទៅនឹងបញ្ហារបស់ GX ខ្ញុំជឿថាមានអ្នកមួយចំនួនមិនភាកច្រើនទេហើយខ្ញុំគិតថាគាត់ប្រហែលជាដូចខ្ញុំដែរជាទូទៅនេះបែបនេះវាលុបទាំង background ពណ៌ខ្មៅហ្នឹងហ្នឹងហើយហើយខ្ញុំធ្លាប់ឆាតសួរគេដែរអ្នកខ្លះគាត់ថាមកពី CPU អ្នកខ្លះមកគាត់ថាមកពី VGA អឺប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានខ្ញុំគិតថាមិនមែនមកពី VGA ទេ ព្រោះ VGA Hero នេះអឺ Hero VGA PC ខ្ញុំមិនជាទូចប្រហែលទេខ្ញុំអាចឲ្យអ្នកទាំងអស់គ្នាមើលបានអឺកុំព្យូទ័រនេះ VGA វាដូចជា 6G អ្នកទាំងអស់គ្នា 6G display នេះគឺ 6G អញ្ចឹងអត់តូចទេហើយ GX នេះគឺអូសត្រឹមតែ 2G គឺអូសបានហើយអញ្ចឹងមូលហេតុទាំងខ្មៅនេះគឺមិនមែនមកពី VGA ទេណាហើយតាមធម្មតាយើងទុកវាមួយសន្ទុះលេងទុកវាមួយសន្ទុះគឺវាលុបទាំងខ្មៅបែបហ្នឹងតែម្ដងហ្នឹងហើយទុកវាមួយសន្ទុះលុបទាំងខ្មៅពេលយើងដើរផុតកន្លែងហ្នឹងកន្លែងទាំងខ្មៅហ្នឹងមក ទុកទៀតមិនសិនទុកទៀតវាលោតមកផ្ទាំងខ្មៅនោះទៀតហើយអញ្ចឹងវាធ្វើឲ្យពិបាកលេងមែនតើអឺព្រោះយើងមើលរូបភាពអត់ឃើញអញ្ចឹងណាប៉ុន្តែយើងអាចមើលប្រភេទ NPC បានប៉ុន្តែគ្រាន់ថា background ក្រោយរបស់នេះអត់ក្រូនេះគឺពណ៌ខ្មៅអូខេអញ្ចឹងពីខ្ញុំទេខ្ញុំបានឆាតទៅសួរ GM អញ្ចឹង GM គាត់ប្រាប់វិធីសាស្ត្រមួយចំនួននៅក្នុងការដែលយើងធ្វើកុំឲ្យវាចាញ់ទាំងខ្មៅមួយហ្នឹងអូខេឥឡូវយើងចូលទៅធ្វើទាំងអស់គ្នាអឺ មិនដំបូងយើងធ្វើការបិទ CX នឹងចោលសិនណាយើងបិទ CX នឹងចោលសិនយើងបិទ CX នឹងរួចចាំធ្វើតាមខ្ញុំអូខេឥឡូវខ្ញុំបិទចោលបិទអស់ហើយណាហ្នឹងហើយបន្តមកទៀតយើងចូលមកនិយាយទៅគឺទីតាំង CX អឺបន្តមកទៀតយើងនេះបើសិនជាករណីយើងមាន icon ជានៅលើហ្នឹងហើយគឺមកស្ដាំលើវាមកយកពាក្យ property នេះហើយយើងចុចពាក្យ open file location នេះដើម្បីរកទីតាំងដែល CX នៅ អញ្ចឹងវានឹងរត់ចូលមកទី តាំងដែលជាដែលយើងដែរអញ្ចឹងដើម្បីធ្វើអានឹងកុំឲ្យចាក់លុបទាំងខ្នោទៀតទី1យើងត្រូវមកស្ដាំលើនេះណាយកពាក្យ property បន្តមកទៀតយើងយកពាក្យនេះ compatibility នេះខ្ញុំអានអត់ដាច់ទេអូខេហើយកន្លែងនេះយើងគ្រីសយកនេះណាគ្រីសយកកន្លែងនេះមកនេះធម្មតាវាបិទណានឹងឲ្យវាអូតូបិទឲ្យពេលយើងតឡើងដំបងដំបងណាចឹងគ្រីសយកកន្លែងនេះរួចយើងគ្រីសយកពាក្យ Windows 7 តែមិនទេចុច apply អូខេអញ្ចឹងយើងត្រូវធ្វើនឹងពីរទីមួយគឺធ្វើ SO 2 game នេះរួមជាមួយនឹង CX online នេះអញ្ចឹងមកស្ដាំដល់នេះមកបែបនេះចុចលើនេះហើយបន្តមកទៀតយើងមើលកន្លែងនេះឃើញទេនេះកន្លែងនេះវាដាក់ថាកន្លែងវាបិទវាអូតូបិទមកអញ្ចឹងយើងចុចយកលើវាមកហើយយើងរើសយកពាក្យ Windows 7ហើយយើង apply យើង OK តែប៉ប៉ិនហ្នឹងមកគឺចប់ហើយនៅពេលដែលយើងបើក CX នៅពេលក្រោយគឺវានឹងលេងលោតទាំងពណ៌ខ្មៅហ្នឹងហើយអញ្ចឹងយើងចូលទៅ ហើយយើងអាចធ្វើការតេស្តវាមិនសន្ទុះបានណាហ្នឹងហើយអូខេចាំតិចអូខេឥឡូវចូលហើយនេះណាឃើញទេអញ្ចឹងទោះបីយើងទុកវាដល់ស្មានណាក៏វាអត់ចេញទាំង ផាននោះទៀតដែរអញ្ចឹងនេះគឺជារបៀប fix ហើយហើយតាមពិតខ្ញុំបានសាករួចហើយខ្ញុំសាករួចប្រហែលជាខ្ទង់ដូចជា3 4ថ្ងៃមុន ខ្ញុំបានធ្វើទាំង laptop ហើយ desktop ខ្ញុំតែបានធ្វើតែខ្ញុំធ្វើតេស្តលើ laptop ខ្ញុំមុនអញ្ចឹងណាប៉ុន្តែ laptop ដល់ពេលតេស្តទៅគឺអូខេគឺវាទទួលបានជោគជ័យមែនគឺវាអត់ចេញផ្ទាំងទេអញ្ចឹងចំពោះអ្នកទាំងអស់គ្នាដែលលេង PC ឬក៏ laptop ដែលវាលុបទាំងខ្មៅដូចខ្ញុំអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការចុះចូលវាតាមរបៀបអ្វីដែលខ្ញុំប្រាប់អញ្ចឹងខ្ញុំគិតថាប្រហែលជាអាចកើតនឹង90%ហើយហើយ10%ទៀតអត់ដឹងដែរហ្នឹងហើយព្រោះសារខ្ញុំតេស្ត PC ខ្ញុំ2គឺអូខេគឺ អត់បញ្ហាទាំងពីរណាហើយតាមធម្មតាបើសិនករណីវាអត់ធ្វើអត់កើតទេយើងទុកវាប្រហែលជា1នាទីឬក៏2នាទីហ្នឹងគឺវាលុបទាំងខ្មៅពីក្រោយនេះអ្នកទាំងខ្មៅក្រោយនេះក្រោយ hero នេះណាណាដល់ពេលដែលវាលុបទាំងខ្មៅម្ដងម្ដងគឺវាចាប់តាមទីម៉ាស៊ីនខ្ញុំរៀងខ្លាំងដែរណាខ្ញុំអត់ដឹងថាវាមូលហេតុអីដែរហើយជីទូទៅនិយាយទៅគ្រប់ laptop ដែលខ្ញុំលេងភាគច្រើនគឺបែបហ្នឹងខ្ញុំអត់យល់ថាវាមកពីបញ្ហាហ្នឹងដែរតែដល់ GM ខ្ញុំធ្លាប់ឆាតសួរដែរប៉ុន្តែគាត់ថាដឹងប៉ុន្តែអត់ដឹងមិនដែរ GM សាក្រោយដល់ពេលឆាតសួរគាត់ថាគាត់ដឹងហើយដល់ពេលគាត់ឲ្យខ្ញុំធ្វើតាមគាត់ខ្ញុំធ្វើថាអូខេអាចទទួលបានជោគជ័យមែនណាអូខេអញ្ចឹងអ្នកទាំងអស់នេះចំពោះផ្ទាំងខ្មៅនៅខាង back ផ្ទាំងខ្មៅដែលនៅពីក្រោយ background របស់ GX នេះគឺវាអស់ជាបញ្ហាទៀតហើយអញ្ចឹងបើសិនជាករណីអ្នកទាំងអស់នេះអូខេធុញទ្រាន់នឹងការ load បែបហ្នឹងអាច follow តាមវីដេអូដែលខ្ញុំប្រាប់នេះបានណាហ្នឹងហើយអូខេអរគុណបាយបាយ